ចន្ទធូយឿនយឿនអញ្ចឹង U O E M យឿមណែចង់ឲ្យឌីគុណពន្យល់ការវិនិច្ឆ័យមួយអ្នកលេងលបែងភ្នល់និងអ្នកបង្កើតលបែងអ្នកបង្កើតមានទ្រពច្រើន គួរពង្គួរមេត្តាប្រោះផងអ្នកបង្កើតជាមុខរបររបស់គេហ្នឹងហើយអ្នកវិនិច្ឆ័យទ្រពហ្នឹងព្រះអង្គនិយាយតែអ្នកលេងមិនមែនអ្នកបង្កើតទេ ពួកអ្នកបង្កើតគេមាន perspective គេល្អណាស់គេមានទស្សនៈរបស់គេគេឃើញលុយនឹងយកពីអ្នកលេងនឹងហ្មងតែអ្នកលេងចង់បានទ្រពងាយងាយដោយគ្មានគម្រោងទេនឹងអ្នកទៅលេងលបែងនៅកាស៊ីណូរឿងស្អីស្អីហ្នឹងក៏អត់ដឹងថាគេបង្កើតគេមិនមែនបង្កើតតែកន្លែងលបែងទេកន្លែងកាស៊ីណូមួយមួយគេជួយស្ដាច់លបែងគេជួលស្ដាច់លបែងឲ្យធ្វើជាមេហ្នឹង ដេចលបៃនឹងគឺវឹកហាត់រាប់ឆ្នាំគេចង់ឲ្យយើងឈ្នះយើងឈ្នះគេចង់ឲ្យយើងចាញ់យើងចាញ់គេមានយកមនុស្សម្រាលម្រាលយកទៅធ្វើណាប៉ុន្តែអ្នកទៅកាស៊ីណូដំបង ទៅកន្លែងលបែងដំបង គឺគេឲ្យឈ្នះហើយគេលួងចិត្តភាកច្រើនគេមើលទឹកចិត្តចឹងបានឃើញវីដេអូជនជាតិចិនម្នាក់គាត់ថាឲ្យឈប់លេងលបែងទៅព្រោះគាត់រស់ស៊ីរឿងហ្នឹងណា គាត់យកបៀមកចែកគាត់យកអាល្បែងនេះដែលគាត់ធ្លាប់រស់ស៊ីហ្នឹងឥឡូវខ្ញុំឲ្យឈ្នះតែខ្ញុំឲ្យឈ្នះគឺឈ្នះតែតែខ្ញុំឲ្យចាញ់គឺចាញ់គឺដាក់ទៅគឺស្អាតចឹងមែនអញ្ចឹងមកគាត់ប្រាប់ថាអ្នកកន្លែងល្បែងធំធំគេមានដូចតែរឿងចិនគេលេងចឹងគេមានស្ដាច់ល្បែងគេគេជួលមួយខែមួយខែរាប់ពាន់រាប់ម៉ឺនដុល្លារម្នាក់ហ្នឹងធ្វើម៉េចឲ្យយកលុយពីអ្នកលេងហ្នឹងឲ្យបានណា អញ្ចឹងមួយខែ10000មួយខែ20000រឿងអីគេមិនជួលបើគេចំណេញមួយខែរាប់លាននោះហ្នឹងមួយខែ2 30000ដុល្លារគេជួលហើយមនុស្សនោះនឹងអញ្ចឹងអញ្ចឹងបានព្រះអង្គអខធុតៈហ្នឹងព្រះអង្គអត់និយាយពីអ្នកបង្កើតលបែងទេនិយាយអ្នកបង្កើតលបែងហ្នឹងក៏វិនិច្ឆ័យដែរគុណធម៌ប៉ុន្តែព្រះអង្គចង់និយាយពីការវិនិច្ឆ័យទ្របវិនិច្ឆ័យទ្របណា គឺអ្នកលេងហ្នឹងហ្មងអ្នកលេងល្បាយហ្នឹងហ្មងអាត្មាទៅអាឡាស្កាទៅអាមេរិកទៅជួបបងប្អូនខ្មែរយើងច្រើនណាស់នៅហ្នឹងហើយអ្នកនៅអាឡាស្កាហ្នឹងភាគច្រើនគាត់ធ្វើការនៅកាស៊ីណូហ្នឹងប៉ិនគេមានវិន័យអ្នកធ្វើការនៅហ្នឹងគេអត់ឲ្យលេងទេអ្នកមានអ្នកមានគាត់ថាជិះយន្តហោះទៅលេងហ្នឹងហើយលោតស្លាប់ខ្លួននៅហ្នឹងច្រើនណាអាគារខ្ពស់ខ្ពស់នៅអាឡាស្កា ស្មាទៅមើលតាប៉ិនបានចូលទៅក្នុងបនលបៃដើរពីក្រៅពីក្រៅញាតិញោមគាត់ជូនឆ្លងកាត់ហើយច្បាស់លាស់ណាស់អ្នកលេងហ្នឹងជាចង់បានលុយងាយពេកដូចប្រហែលខែមុននោះមានបងស្រីម្នាក់បងស្រីឬក៏ប្អូនស្រីទេខលមកអាត្មាហ្នឹងតែប្អូនគាត់អស់រាប់សែនដុល្លារ ណាទៅកាស៊ីណូហ្នឹងហើយមិនដែលចេះលេងលបែងមិនដែលចេះស្អីទៅតែម្ដងជាប់ហ្មងហើយមិនដឹងថាដំណើរដល់ណាហើយទេមិនដែល ប្រាប់អាត្មាទៀតផងនៅអូស្ត្រាលីយើងនេះកាលអាត្មាមកលើកមុនទៅលេងឈ្នះនៅស៊ីដនីនៅកាស៊ីណូស៊ីដនី អឺឈ្នះប្រមាណលាននេះកាលហ្នឹងអូដល់ពេលមកវិញគេជូនមកទៀតខាងគេនឹងគេហែគេហមមកឬឬថាដែរណាមិនមិនពិតប៉ុណ្ណាប៉ុណ្ណឹងអាត្មានិយាយតាមគេដែរអឺដល់មកដល់នេះមានអ្នកនេះបច្ចេកមានកាស៊ីណូនៅនេះទៀតទៅលេងដាក់អុយណានៃលេងនឹងមានអីអស់លេងអាលុយនឹងអស់ទាំងផ្ទះទៅទៀតអឺ ដល់ចុងក្រោយបានដឹងថាស៊ីដនីមួយ និងនូននេះមួយរបស់ក្រុមគ្រួសារតែមួយមួយរបស់អូមួយរបស់កូនយើងគិតមើលបើសិនជាអ្នកបង្កើតលបែងនឹងមិនយកលុយពីអ្នកលេងសួរលុយបានលុយណាទៅកសាងអាគារប៉ុណ្ណានៃបើសិនតិចសិទ្ធិ luxury អឺបុគ្គលិកមួយខែមួយខែសររាប់ពាន់យកលុយពីណាតែយកលុយពីអ្នកលេងហ្នឹងហើយហ្នឹងហើយហើយអ្នកលេងហ្នឹងចូលទៅលេងណា ស្មាមានមិត្តភ័ក្តិដែលធ្លាប់ចូលទៅគាត់និយាយប្រាប់គាត់ថាគាត់មិនទៅជាប់អីទេតែគាត់ចង់ដឹងគាត់ចឹងថាអូអានេះខាបក្បាលមែនពួកកន្លែងលបែងភាកច្រើនគេមិនដាក់លុយទាំងទាំងដុំចឹងឯងគេត្រូវយកកាក់មកលេងកាក់ហ្នឹងវាតំណាងឲ្យលុយប៉ុន្មានប៉ុន្មានណាប៉ុន្តែមនុស្សមើលឃើញអាកាក់ហ្នឹងណាមើលឃើញកាក់ហ្នឹងដូចអស់អត់ស្ដាយប៉ុណ្ណេះប៉ុណ្ណេះប៉ុណ្ណេះតែវាអត់ឃើញជាលុយបើមិនជាយកលុយទាំងដុំយកមកដាក់មនុស្សមាន feeling ថាស្ដាយ តែវាជាចិត្តសាស្ត្រទៀតអញ្ចឹងគឺទិញកាក់គិតអាតម្លៃកាក់នឹងយកមកចាយក្រៅក៏អត់ដែរវាកាក់លបែងគេណាតែវាមានតម្លៃស្មើនឹងប្រមាណប្រមាណប្រមាណប្រមាណចាក់ទៅមនុស្សអត់មាន feel ថាស្ដាយទេវាជាកាក់អញ្ចឹងអញ្ចឹងគេរៀនពីចិត្តសាស្ត្រទៀតធ្វើម៉េចឲ្យមនុស្សអស់កុំស្ដាយហើយគេធ្វើឲ្យមានចំណុចខ្សោយមើលឃើញតែមិនមែនរឿងខ្សោយមែនទេមើលឃើញថា ដាក់ទៅដឹងតែឈ្នះហ្មងមើលតំណងហ្មងមើលទៅឃើញតំណងឈ្នះហ្មងមើលទៅសាច់របស់អញហ្មងគឺសម័យ imagine សម័យឃើញថាលុយហ្នឹងរបស់អញហ្មងគេធ្វើឲ្យប្រហោងគេធ្វើឲ្យមើលទៅដូចជាវាឈ្នះអញ្ចឹងគេធ្វើឲ្យអញ្ចឹងអញ្ចឹងវាធម្មតាទេយើងទៅស្ទូចត្រីយើងដឹងមុនបានត្រីយើងត្រូវដាក់នុយលបែងដូចគ្នាអញ្ចឹងកន្លែងគេបើកលបែងគឺដាក់នុយនុយហ្មងមើលទៅគឺឆ្ងាញ់ហ្មង មើលទៅគឺឆ្ងាញ់មកតែយើងជាសត្វមរឹកទេអ្នកតលេងនឹងគឺចាត់សត្វមរឹកទេយូយូគេឲ្យណាគេឈ្នះមួយទៅ តែចាញ់រាប់រយណាយូយូឲ្យណាគេឈ្នះមួយទៅអ្នកនឹងមិនបាច់យកមកវិញឲ្យគេឈ្នះឲ្យគេធ្វើអ្នកមានទៅអាហ្នឹងឯងធ្វើឲ្យល្បីធ្វើឲ្យល្បីអ្នកផ្សេងតលេងដែរមិនអត់មានឈ្នះសោះឯងមានឈ្នះខ្លះអឺឈ្នះឲ្យចាញ់វិញច្រើនតែឈ្នះហើយគេមកវិញហ្នឹងអាហ្នឹងមកពីគេមានចេតនាប្រឡែងប្រឡែងថាឲ្យគាត់នឹងមានទៅ ដើម្បីឲ្យឲ្យភាពមានបានព្រោះលបែងរបស់គាត់នឹងវាល្បីខ្ចរខ្ចាយដល់អ្នកចង់មានដែរនោះទៅដែរគេមានឲ្យមួយមួយអញ្ចឹងណាតែរឿងគេឲ្យទេបើគេមិនឲ្យគេស៊ីទាំងអស់ប៉ិនបើស៊ីទាំងអស់ពេកកន្លែងហ្នឹងក៏ដួលដែរព្រោះតែទៅចាញ់ទៅចាញ់ទាំងអស់ទៅចាញ់ទៅចាញ់ទាំងអស់មនុស្សវាល្អល្អមហើយលែងលែងកើតតែគេឲ្យឈ្នះគេឲ្យឈ្នះមានពេលខ្លះគេឲ្យឈ្នះអញ្ចឹងបានគេគ្រប់គ្រងខួរក្បាល សំបីតាគេអ្នកហាត់លបែងដូចគ្នាក៏នៅមានឈ្នះមានចាញ់ទៅវិញចុះដែលយើងទៅប្រឡងមូលសល់ហើយគេស្ដាច់លបែងគេអ្នកចាញ់អ្នកអីគេសិស្សស្ដាច់លបែងហ្នឹងហើយនឹងចឹងអឺហើយអ្នកបង្កើតលបែងហ្នឹងវាពាក់ព័ន្ធនឹងច្បាប់របស់ប្រទេសមួយមួយបើគេអនុញ្ញាតឲ្យបង្កើតអាត្មាក៏មិនដឹងធ្វើម៉េចដែរហ្នឹង ប៉ុន្តែបើគិតពីកុសលធម៌ក៏នៅក្នុងរឿងវិនិច្ឆ័យដែរទ្របអាចចម្រើនតែកុសលធម៌អាចបាត់បង់ច្រើនណាពីព្រោះចិត្តព្យាបាទច្រើនណាអ្នកបង្កើតលបែងព្រោះរស់ស៊ីលើខ្នងអ្នកតលេងហ្នឹងប៉ុន្តែដែលព្រះអង្គនិយាយនេះនិយាយក្នុងក្របខ័ណ្ឌដែលយើងអាចគ្រប់គ្រងខ្លួនឯងបានយើងថាអេបើកុំអោយមានលបែងកុំអោយគេបើកទៅអញមិនទៅលេងអី គំនិតហ្នឹងគំនិតមិនអាចខ្លាយជាអ្នកដឹកនាំបានគំនិតមនុស្សលេងល្បែងឧទាហរណ៍ថានិយាយថាបើអញជាប់ជាប្រធានរដ្ឋអញជាប់ជាប្រធាននាយកបដីអញជាប់ជានាយករដ្ឋមន្ត្រីអញនឹងបិទលបាយឲ្យអស់មានខ្មោចទេ ហាមខ្លួនឯងកុំលេងឲ្យបានមួយសិនហ្នឹងហើយចឹងបានពុទ្ធបរិញ្ញាដំបូងបន្តិចឲ្យយើងធ្វើអាបន្តិចមួយម្នាក់ឯង ប៉ុន្តែមនុស្សចូលចិត្តរំលងអារឿងខ្លួនឯងហ្នឹងហើយចូលចិត្តមើលឃើញទោសធំធំរបស់គេដល់អញ្ចឹងបានរោគនឹងវាកើតតែរឿងមើលទោសគ្នាហ្នឹងហើយគ្មានបានកែស្អីទេអង្គុយមើលទៅវិញទៅមកទៅវិញទៅមកអញ្ចឹងឧទាហរណ៍ដូចច្បាប់ចរាចរណ៍មួយចុះណាពិសេសនៅស្រុកខ្មែរយើងញោមថាថ្ងៃមុនគាត់មកពីបុនប្អូនចដូនមួយនឹងវិញមកមកតាមផ្លូវឃើញបែកក្បាលជីងខួរពេញតាមតែផ្លូវហ្នឹង ហើយគ្រួសារខ្លះនឹងដឹកសណ្ដូងគ្នា4 5នាក់ឪពុកប្តីប្រពន្ធកូន4 5អត់ពាក់មួកពាក់អីទេហើយតែបុកមិនសូវឃើញរស់ទេបែកតែក្បាលហើយមិនបានពាក់មួកថាអត់បលិសឃើញទេអូច្បាប់នឹងលើទាំងអស់គ្នាហើយតាគេចេញហើយតាគេប្រាប់ហើយតាគាត់ថាវាមិនបានអនុវត្តឲ្យវាកាត់កាលអីប៉ុណ្ណឹងទេប៉ុន្តែ ចឹងអាត្មាឃើញថាឋានតិចស្រុកខ្មែរយើងមិនដឹងអ្នកណា ឡើងទៅកាន់ការឲ្យវាល្អជាងនឹងទៀតទេបើបើធនធានយើងអញ្ចឹងទាំងអស់គ្នាអញ្ចឹងណាណាយើងចេះមើលឃើញទោសអញ្ចឹងអញ្ចឹងវាមិនចេះមិនគ្រប់ច្បាប់អញ្ចេះអញ្ចឹងអញ្ចឹងចេះស្មានថាក្បាលខ្លួនឯងការពារមិនបានហ្នឹងមិននឹងមានវិធានការការពារក្បាលខ្លួនឯងហ្នឹងហើយឲ្យទៅធ្វើមេឃុំការពារនរណាគេហ่ะទៅគ្រប់ច្បាប់ស្អីច្បាប់បន្តិចបន្តិចយើងប្រមាថ មាគាប្រពុតគឺទៅ train ខ្លួនឯងមុន ទៅជាគំរូគេសិនតែយើងចង់ទៅឡើងទៅលើនោះសិនបានបញ្ជាមកវិញថា no ទៅបន្តិចបន្តិចទាំងអស់គ្នាហ្នឹងក្បាលយើងសោះហ្នឹងអញ្ចឹងបានអាត្មាមុនមកហ្នឹងនិយាយជាមួយញោមស្រីឲ្យពាក់កវាត់ពាក់អីទៅណាមកណាឥឡូវគាត់ថាធ្លាប់ទៅណាឥឡូវទូបីអាត្មាមិនប្រាប់ក៏គាត់ពាក់ដែរហើយទូបីអត់មានអាត្មាប្រាប់ក៏ប្អូនពៅនឹងវាប្រាប់ទៅរហូតដែរ ឥឡូវឡើងប្រាប់ថ្នឹកពាក់ត្រូវទៅពាក់ការពារខ្លួនឯងបលិមិនចាប់ឲ្យទៅអត់បលិសឲ្យទៅ ការពារខ្លួនឯងគោរពច្បាប់ពីអន្តិចតិចហ្នឹងឥឡូវថាគោរពច្បាប់គុំថាថាការពារក្បាលខ្លួនឯងគឺខ្លួនឯងសតិត្រូវចម្រើនហ្នឹងគឺត្រូវពីខ្លួនឯងហ្នឹងទៅហ្នឹងហើយដូចអាប្អូនចដូនមួយថ្មហ្នឹងអញ្ចឹងថ្មភ្លាមហ្នឹងថ្មមើលស្ថានភាពគ្រោះថ្នាក់អត់ពាក់មួកថ្មក៏វាសង្ហាចិត្តដែរ វាសំតងប់ចឹងអត់ពាក់មួកថាអញ្ចឹងគ្រូសាគេខឹងអាត្មាថាហ្នឹងវាហេតុផលវាអញ្ចឹងបើពាក់មួកវាមិនបែកដល់ប៉ុណ្្នឹងឯងប៉ុន្តែអញ្ចឹងគាត់មិនដែលប្រហែលទេពីមុនមកគាត់ពាក់តរហូតប៉ុនអាងអាចិត្តអាហ្នឹងឯងសេចក្តីប្រមាទមួយផ្លេតហ្នឹងណាមួយផ្លេតហ្នឹងច្រើនណាអាមួយផ្លេតហ្នឹងអាងតចិត្តអាងតចិត្តមួយផ្លេតហ្នឹងវាត្រូវតនេតណាបាក់ដៃបាក់ជើងវាសនុកមើលដល់បែកក្បាលអញ្ចឹងនឹងធ្វើម៉េចអញ្ចឹងអាត្មាថាញាតិញោមយើងកុំស្ដាប់តារឿង មើលមិនឃើញត្រូវដោះស្រាយបញ្ហាដែលមើលឃើញហ្នឹងរឿងធំធំ យើងអោបមិនដល់តែយើងផ្ដើមពីរឿងតូចតូចហ្នឹងទៅ ជួយគ្នាបន្តិចម្នាក់ទៅណាសង្គមយើងទាំងអស់គ្នាហ្នឹងយើងបែកក្បាលតែម្នាក់ហ្នឹងវាវល់មកគ្រួសារយើងហ្នឹងពិបាកដល់ពេទ្យពិបាកដល់ស្អីទៀតអញ្ចឹងមិនមេគារបស់ព្រះពុទ្ធគឺត្រូវឲ្យមនុស្សពង្រឹងពីខ្លួនឯងទៅគ្រប់ច្បាប់ហ្នឹងចឹងណាទៅពីយើងទៅទៅពីយើងទៅការស្មាននៅជាមួយញោមប្រុសញោមប្រុសបើកឡានទៅណាមកណីចូលភ្នំពេញតែភ្លើងក្រហមឈប់ហើយគេទៅក៏ដោយ អ្នកក្នុងឡានថាហាគេទៅគ្រប់គ្នាអារឿងគេទៅយើងកុំទៅនឹងដល់យើងឡាននៅពីមុខគេតែយើងឈប់អ្នកក្រោយឈប់ដែរប្រជាជនយើងត្រូវផ្ដើមទាំងអស់គ្នាអញ្ចឹងយូរយូរអញមិនត្រូវការប៉ូលីសទេអញត្រូវការពង្រឹងច្បាប់ដោយខ្លួនឯងទាំងអស់គ្នាមិនបាច់ខ្លាចប៉ូលីសទេមើលប៉ូលីសនាំប៉ូលីសបានចិត្តស្អីមែនទេមិនបាច់ធ្វើឲ្យប៉ូលីសបានចិត្តទេគ្រប់តែច្បាប់ទៅប៉ូលីសគ្មានអធិពលស្អីលើយើងទេ មិនក៏លេបកលោតអឺបលិសអត់អីណាអត់គោរពតែច្បាប់ណាឬក៏គោរពខ្លួនយើង ការពារសវត្ថិភាពខ្លួនយើងផ្ដើមពីយើងទៅចង់ឲ្យ មានការកែប្រែបើយើង នៅនឹងអង្គុយបន្ទោសធម្ម100ឆ្នាំទៀតមិនដឹងកែប្រែស្អីបានបើយើងមិនកែប្រែខ្លួនយើងម្នាក់ម្នាក់ហើយថ្មទៅមួយញោមតាឡានមួយកែអ្នកក្រោយ4 10តែដល់ភ្លើងក្រហមឈប់ហើយមកតាមក្រោយទៅមុខមិនរួចហ្នឹងភ្លើងខៀវបានទៅ ចឹងទាំងអស់គ្នាទៅតិចម្នាក់តិចម្នាក់ទៅផ្ដើមពីយើងទាំងអស់គ្នានឹងឯង ន់ភិរមនេះខ្ញុំកណាយល់មិនតន់ច្បាស់ថាឲ្យភ្នែកតិចចំោះអណ្ដាតធ្វើការតាមភ្នែកតែទាំងអស់នេះវាបញ្ជូនរបាយការណ៍មកឲ្យចិត្តហើយថាតែ ត្រូវរក្សាចិត្តបែបណារក្សានឹងយើងអ្នកថាទៀតគឺបញ្ញារលឹកដឹងឲ្យតែនៅថាយើងអ្នករក្សានឹងគឺនៅជាប់ជាប់កលឹះអាតនឹងទៀតណា ផ្លូវដែលត្រូវនឹងគឺសតិបញ្ញានឹងវាទទួលសភាវៈលក្ខណៈរបស់សភាវៈមួយមួយមួយមួយ ដែលវាកើតឡើងនឹងនឹងអញ្ចឹងអឺដូចដូចថាលើកឧទាហរណ៍មួយថ្ងៃមុនអញ្ចឹងថា នៅពេលដែលសតិបញ្ញាកើតឡើង វាធ្វើការយើងវាអត់មានសម្ពាធទេហើយតែយើងនៅមានសម្ពាធមានន័យថាបញ្ញានេះវាអត់កាន់កើតឡើងសតិនឹងវាអត់តន់កើតឡើងអឺ ឧទាហរណ៍បានឧទាហរណ៍ដដែលមកទៀតឲ្យឲ្យឆាប់យល់អឺកាលនៅក្មេងកាលនៅក្មេងណាយើងនរណាដូចនរណាទេអត់ដឹងថាលាមកនឹងក៏ក្រិចមិនទេស្រួលស្រួលចាប់លេងទៀតឃើញទេលាមកអានឹងមកពីអត់ដឹងទូដឹងថានឹងអាក្រក់មិនអាក្រក់ក៏ក្រិចមិនអាក្រិចនឹងវាអត់តន់កើតប៉ុន្តែដល់ពេលយើងធំឡើងធំឡើងទៅ យើងចេះបែងចែកណាក្លិនស្អុយណាក្លិនក្អូបណាលមុខណាមិនស្អីដល់យូរយូរយូរយូរយូរយូរទៅបើបើយើងសួរថាតើធ្វើម៉េចដើម្បីឲ្យក្មេងហ្នឹងកុំចេះតែទៅចាប់លមុខលេងអញ្ចឹងអញ្ចឹងវាដូចជាពិបាកណាស់ពួកគ្នាវាអត់តន់ដឹងប៉ុន្តែបន្តិចម្ដងបន្តិចម្ដងបញ្យល់បន្តិចម្ដងបន្តិចម្ដងឲ្យក្មេងនឹងមានភាពរវាងដឹងដោយខ្លួនឯងធំបន្តិចទៅអាការដឹងនឹងវាចម្រើនឡើង ដល់ពេលដឹងទៅការដែលទៅហាមថាកុំឲ្យចាប់ល្មួកនឹងទៀតវាមិនមែនជារឿងចាំបាច់ត្រូវធ្វើចឹងទេដោយរឿងតោសៈកើតឡើងអញ្ចឹងការខឹងក្រោតកើតឡើងអញ្ចឹងអឺហើយមុនឯអាយមីសួរថាអឺនិយាយថា ដឹងហើយប៉ុន្តែបប្រតិបត្តិវាលំបាកការដឹងរបស់យើងវាមាន កម្រិត បើ ដឹងទល់នឹងសភាវៈនឹងមែនតែន ចឹងបាននៅក្នុងកិច្ចបដិបត្តិហ្នឹងព្រះអង្គប្រើពាក្យថាភាវនាណាភាវនាមានន័យថាចម្រើន ដឹងវាអត់តន់គ្រប់ចឹងត្រូវចម្រើនការដឹងហ្នឹងបន្តិចម្ដងបន្តិចម្ដងបន្តិចម្ដងដូចតែយើងរៀនភាសាដូចជារៀនអីចឹងមិនមែនរៀនមួយថ្ងៃចេះទេរៀនហើយរៀនទៀតរៀនហើយរៀនទៀតមួយថ្ងៃចេះមួយពាក្យពីរពាក្យអីចេះតែរៀនណាចម្រើនចម្រើនចម្រើនឡើងចាប់ថ្ងៃក្រោយនិយាយរូប៉ុន្តែឲ្យមួយថ្ងៃភ្លាមហ្នឹងឲ្យទៅនិយាយរូមកអត់ការទេប៉ុន្តែត្រូវ gradually គឺតាមលំដាប់លំដោយបន្តិចបន្តិចបន្តិចបន្តិចបន្តិចបន្តិចបន្តិចកាត់បន្ថយរឿងខាងក្រៅអារឿងគេមិនអីអញ្ចេះអីអញ្ចោះកាត់បន្ថយខ្លះយកមកបៀលខាងក្នុងវិញតាមដានអារឿងខាងក្នុងឲ្យច្រើនណាដូចអាមានវិធីសាស្ត្ររបស់អាអញ្ចឹងព្រោះយើងរស់នៅក្នុងសង្គមវាត្រូវតែពាក់ព័ន្ធមួយ មនុស្សហ្នឹង តែកាលណាយើងនិយាយទៅមានអ្នកចូលចិត្តមានអ្នកមិនចូលចិត្តឲ្យតែ affect មកដល់ភ្លាម ថ្មអត់ទៅវិភាគពាក្យគេថ្មមកវិភាគខាងក្នុងភ្លាមណាមកវិភាគខាងក្នុងភ្លាមណាដោះស្រាយរឿងខាងក្នុងសិនអញ្ចឹងយូរយូរទៅថ្មអត់ប្រឹងទេអត់ប្រឹងណាអត់មានប្រឹងណា វាអូតូមកព្រឹបអត់ទៅយប់ភឹបទៅមើលខាងក្នុងភ្លាមសួរតែប្រឹងទេអត់ប្រឹងទេសួរតែអស់កិលេសថាអត់កិលេសនៅមានធម្មតា ប៉ុន្តែដឹងកន្លែងត្រូវមើលឧទាហរណ៍គេជេរអញ្ចឹងឥឡូវធ្វើម៉េចគេជេរហើយហើយហ្នឹងយើងចង់ឲ្យគេឈប់ជេរគេឈប់ជេរអារឿងមួយទៀតដែរឧទាហរណ៍ថាឥឡូវគេជេរយើង3ថ្ងៃមកគេជេរណាឧទាហរណ៍រឿងហ្នឹងកើតហើយហើយទោះបី គេសុំទោសទោះបីគេគេឈប់មានន័យថាវាកើតរួចហើយទោះបីយើង ទៅសម្លុតគំរាមឲ្យគេឈប់ធ្វើអាហ្នឹងឈប់ធ្វើតែមិនតាន់លឺតាអាលឺហ្នឹងលឺរួចហើយសិតតែជាសេចក្តីពិតទាំងអស់ ទោះបីគេមកសុំទោសគេមកលន់តួគេសុកចិត្តទៅចូលគុកគេសុកចិត្តបងលុយវាលឺរួចហើយមានអីទៅកែកើតសិតទៅជាសភាពពិតទាំងអស់នៅក្នុងជីវិតយើងនឹងអត់មានអីមិនពិតមួយទេឃើញទេអញ្ចឹងត្រូវតាមដានយ៉ាងណា ថាកុំតាមទៀតនិយាយចឹងចង់ថាកុំតាមទៀតតែត្រូវស្គាល់ត្រូវដឹងថាស្អីវាកើតឡើង ចុងបញ្ចប់មកច្រើនប៉ុណ្ណាក៏ដោយឃើញព្រះអង្គប្រាប់វិធីងាយងាយថា កំពុងឃើញសតិដឹងថា មានត្រឹមតែការឃើញឥឡូវនេះរៀនឥឡូវហ្នឹងកុំពេលណាឥឡូវកំពុងមើលអាត្មាហ្នឹងឃើញមកណាឃើញមើលអាត្មាហ្នឹងឃើញធាតពិតវាកំពុងប្រកាសហើយប៉ិនសួរថាបញ្ញាហ្នឹងដឹងបានអត់ថាថាតួឃើញហ្នឹងតួឃើញមុខរាង shape អញ្ចឹងដៃលើកអញ្ចឹងតួឃើញហ្នឹងស្អីគេ ចក្ខុវិញ្ញាណធ្វើកិច្ចរបស់វាឬក៏អញអ្នកឃើញតាមការសម្គាល់របស់យើងយើងថាអញអ្នកឃើញឥឡូវរស់អញសិនឯណាអញបើរស់ចក្ខុវិញ្ញាណមានណាបើចក្ខុវិញ្ញាណធាតុមានតួចក្ខុវិញ្ញាណតួចិត្តដឹងដែលអាស្រ័យនឹងភ្នែកកំពុងកើតឡើងនឹង មានណារបស់នឹងមានណាតែបើរស់អញរស់អត់ឃើញរស់ឥឡូវហ្នឹងកុំទៅរយណារស់មើលរស់អញមើល អញនៅណាចអុលចអុលសាក់សំភារៈនេះភ្នែកទេណាអានេះថាក្បាលទេណាតែបើយើងចែកទៀតថានឹងស្បែកទេប៉ះបើហែកអានឹងទៅបរមាត់ទៀតដីទឹកភ្លើងខ្យល់ទេណាឯណាអញតែសំខាន់មែនទេនឹងដែលថាវឹបមកថាអញអ្នកឃើញនឹងគឺវាជាប់តាមសន្តាននឹងរាប់សង្សារវត្តមកហើយ ហើយយើងមិនសូវបានជួបអ្នកនិយាយបំបែកនៅធៀបនឹងឲ្យវាទៅជាបរមត្តឲ្យទៅជាសភាវៈមួយមួយ យើងជួបតែអ្នកប្រមូលមកដាក់ជាដុំជាអញជាគេ ជានេះ ជានោះខ្ពស់ទៀបប្រៀបធៀបចុះឡើងធ្វើឲ្យមនុស្សនឹងមានភាពឈឺចាប់អញ្ចឹងឲ្យតែពេលបញ្ញាវាកើតឡើងអត់ប្រឹងទេអត់ប្រឹងទេ ចឹងបានបញ្ញាហ្នឹងវាកើតដោយការស្ដាប់កើតដោយការគិត និងកើតដោយការចម្រើន take វាមកដាក់សកម្មភាពក្នុងជីវិតមែនតែនឧទាហរណ៍តែឥឡូវយើងស្ដាប់ស្ដាប់ពីសោតវិញ្ញាណណាយើងរៀនស្ដាប់ពីសោតវិញ្ញាណអញ្ចឹងយើងគិតបន្ទាប់ពីយើងស្ដាប់យើងគិតឲ្យយល់ថាតើសោតវិញ្ញាណវាកើតល្មិចណាវាកើតល្មិចអូវាទល់មានអាអ៊ីដ្រាំមានអ៊ីដ្រាំនឹងល្អហើយវាប៉ះនឹងសំឡេង ញ័រមកដល់វាមាន លំញ័រមកប៉ះនឹងអ៊ីដ្រាមហ្នឹងអាអ៊ីដ្រាមអសតប្រសាទហ្នឹងដូច្នេះវាកើតអាធិតលឺហ្នឹងកើតឡើងហ្នឹងយើងយល់គិតទៅយល់តែមិនតាន់ជាប់ទេណាអាហ្នឹងបានតែពីកម្រិតទេបានតែស្ដាប់ហើយនឹងគិតយល់ត្រឹមប៉ុណ្្នឹងឯងប៉ុន្តែនោះវាយកទៅដាក់ក្នុងជីវិតមែនតែនខណៈលឺហ្នឹង ចាប់ដើមតាមដានវាអូខណៈនេះការលើនេះកើតឡើងមែនមានការលើកើតឡើងមែនគណៈឃើញមានធាតឃើញកើតឡើងមែនវាអត់មានឃើញអញជាអ្នកឃើញសោះប៉ិនមិនមែនងាយទេណានិយាយចឹងងាយមិនបានមិនងាយមិនងាយមិនមានន័យថាពិបាកទេមិនងាយដោយសារអីវាមិនមានកម្រាស់បាំងយើងគឺមោហៈ ហើយញៀនរបស់យើងហ្នឹងគឺធាតលោភៈសកាយតិដ្ឋិដែលប្រកាន់ថាអញឬអញឃើញអញឬអញឃើញមានរឿងច្រើនណាស់ដែលព្រះសម្មាសម្ពុទ្ធលើកដើម្បីបំបែករឿងថាខ្លួនឯងអ្នកឃើញហ្នឹងជាឧទាហរណ៍អឺមានពេលមួយ ព្រះបរមគ្រូព្រះអង្គគង់នៅក្រោមម្លប់ឈើអញ្ចឹងទៅមានបរោះម្នាក់បោសស្លឹកឈើ បោះស្លឹកឈើចឹងទៅយកទៅជន់ជន់ហើយយកទៅដុតបានព្រះបរមគ្រូព្រះអង្គសួរភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយឃើញបរោះដែលកំពុងប្រមូលស្លឹកឈើយកទៅជន់ផង ហើយយកទៅដុតផងឃើញទេឃើញព្រះអង្គ តើអ្នកទាំងឡាយភ័យទេភ័យថាអូអញវិនិច្ឆ័យហើយអញសាបសូន្យហើយតើមានភ័យថាខ្លួនឯងត្រូវវិនិច្ឆ័យសាបសូន្យទេឃើញអញ្ចឹងថាអត់អត់ភ័យបងព្រោះហេតុអីពីព្រោះស្លឹកឈើនឹងមិនមែនជាខ្ញុំព្រះអង្គមិនមែនជាខ្ញុំព្រះអង្គទេស្លឹកឈើនឹងជារបស់ខាងក្រៅតាវាមិនមែនជាខ្ញុំព្រះអង្គ បានជាខ្ញុំព្រះអង្គអត់ភ័យអត់ព្រួយអត់បារម្ភអត់ខ្លាចព្រះអង្គលើកឧទាហរណ៍ចឹងហើយបានព្រះអង្គថាត្រូវហើយភិក្ខុយ៉ាងណាមិញភិក្ខុឯណា នៅ ក្នុងសាសនានេះ កាលបើពិចារណាឃើញដោយបញ្ញាថារូបវេទនាសញ្ញាសង្ខារវិញ្ញាណនេះនេះតួសំណុំបញ្ញខណ្ឌជាបរតោជារបស់ខាងក្រៅ ជារិទ្ធតោជារបស់តទេចេះសញ្ញតោសូនចៈនណាទាំងអស់អនត្តតោមិនមែនជាខ្លួនសេចក្តីភ័យសេចក្តីតក់ស្លុតទុកផ្លូវចិត្តក៏រមែងមិនមាន ដល់បុគ្គលនោះដែរប៉ិនព្រះអង្គលើក ពីធម្មជាតិមកពយល់ងាយងាយសម្រាប់យើងវត្ថុបំណងដើម្បីអីដើម្បីឲ្យតែបញ្ញានឹងវាផុស ហ្នឹងហើយហើយដែលថាធោះធោះហ្នឹងទៅស្ដាប់អានោះស្ដាប់អញ្ចឹងចង់មិនមែនស្ដាប់បននេះទៅបាននោះបននោះបាននោះរួចទុកអត់ទេអត់ទេព្រោះទុកយើងធ្លាប់ដឹងថាកើតពីតណ្ហាតែប្រាថ្នាមកច្រើនហ្នឹងទុកច្រើនដូចអ្នកគាត់សួរតែមិនបានទៅជួបអ្នកបកែដេកអត់បាយអត់ទឹកឃើញទេដូចអ្នកកលៈបៃតាទៅជួបព្រះអង្គទៅដល់ព្រះអង្គសួរសួរថាម៉េចទៅព្រាមអសរីរៈយន្តនឹងប្រព្រឹត្តទៅយ៉ាងណា បានគាត់ថាអូយលហិតលហាយណាស់វាក្តៅក្រហាយណាស់មនុស្សចាស់ព្រះអង្គបានព្រះអង្គត្រាស់ថាសិតគ្រាន់តែប្រស្រ័យតាក់ទងគ្នានឹងក៏មានន័យឲ្យគិតដែរព្រះអង្គរបៀបដូចឲ្យពួរអញ្ចឹងស្ដាប់ទៅដូចឲ្យពួរអញ្ចឹងប៉ុន្តែមែនទេព្រះអង្គថាកហបតីសូមឲ្យក្តៅក្រហាយខ្វល់ខ្វាយតែរាងកាយនឹងចុះ សូមកុំក្តៅកាហាយខ្វល់កាហាយអើកុំអោយវាក្តៅកាហាយខ្វល់ខ្វាយផ្លូវចិត្តគាត់ស្រាប់មកសន្ទុះដូចយល់ដែរសบายចិត្តថ្វាយអង្គមលាព្រះអង្គទៅជួបព្រះសិរីបុត្រព្រះសិរីបុត្រសួរថាមិនទៅញោមបានជួបព្រះអង្គបានស្ដាប់អីខ្លះទេថាបាន បានស្ដាប់ប៉ុណ្ណឹងប្រាប់អាត្មាផងបានទេប្រាប់បាន ខ្ញុំព្រះអង្គទៅព្រះអង្គសួរសុខទុក្ខទៅខ្ញុំព្រះអង្គថាអូយមនុស្សចាស់វាក្តៅកាហាយញញីញញ័រណាស់ព្រះអង្គព្រះអង្គហើយចុះព្រះអង្គថាម៉េចព្រះអង្គថាឲ្យញោមនឹងក្តៅកាហាយតែផ្លូវកាយចុះកុំឲ្យក្តៅកាហាយផ្លូវចិត្តហើយចុះញោមយល់ដែរញោមយល់ថាម៉េចព្រោះថាមិនសូវយល់ដែរបានមកជួបលោកម្ចាស់ឲ្យលោកម្ចាស់ជួយបញ្យល់ចឹងហើយបានព្រះស្រីបុត្រហា ទៅជួបស្ដេចធោហើយមកសួរអាត្មាណាមិនក៏មិនសួរព្រះអង្គបានតែទេព្រះអង្គត្រូវបានព្រះសម្មាសម្ពុទ្ធសរសើរជាមេតបធោះណាខ្ញុំកណាគិតថាមិនចង់ទៅរំខានព្រះអង្គទៀតលោកម្ចាស់ក៏អាចបញ្យល់បានដែរតើលោកម្ចាស់អាចបញ្យល់សេចក្តីនោះឲ្យងាយជាងនឹងតិចបានទេតែអញ្ចឹងអង្គុយមកអាត្មាបញ្យល់ពុទ្ធបំណងប្រាប់ញោមនឹងចេះថា ឲ្យក្តៅកាហាយតែរូបនឹងចោះពីព្រោះរូបនឹងវាត្រុតត្រោមវាក្រំគ្រៀងចឹងហាមមិនបានទេតែមិនឲ្យក្តៅកាហាយផ្លូវចិត្តនឹងមានន័យថាឲ្យកាត់ផ្ដាច់នៅសេចក្តីប្រកាន់នៅក្នុងរូបมันមានឧបាទានដែលប្រកាន់នៅក្នុងគិតថារូបអញនឹងវិនិច្ឆ័យហើយវេទនាអញនឹងវិនិច្ឆ័យហើយអាសញ្ញាអញនឹងវិនិច្ឆ័យវិញ្ញាណអញនឹងវិនិច្ឆ័យហើយអញ្ចឹងទេ សេចក្តីប្រកាន់ដល់រូបជារបស់ខ្លួនវេទនាជារបស់ខ្លួនសញ្ញាជារបស់ខ្លួន អាហ្នឹងជាការខ្វល់ខ្វាយផ្លូវចិត្តឃើញទេហ្នឹងហើយបុគ្គលណាឃើញទៅដល់សភាវៈកើតឡើង តាមហេតុតាមបច្ច័យរបស់វារលត់ទៅក៏ដោយអំណាចអស់បច្ច័យរបស់វាបុគ្គលនោះ មិនមាន ការក្តៅក្រហាយផ្លូវចិត្តទេហ្នឹងក៏អគុណព្រះសារីបុត្រឃើញចុះឡើងចុះឡើងចុះឡើងចុះឡើង គឺបង្រៀនឲ្យតែបញ្ញាកើតឡើងឲ្យឃើញថាសំណុំនៃរូបធម៌នាមធម៌ហ្នឹងវាកើតឡើងព្រោះបច្ច័យរបស់វាហើយក៏វារលត់ទៅតាមអំណាចការបែកធ្លាយទៅ ព្រោះតែអស់អំណាចកម្លាំងបច្ច័យរបស់វាដូចគ្នាដែរហ្នឹងគេថាច្រើនណាស់ឲ្យតែយល់បរមត្តហ្នឹងគឺប្រជុំចោះនៅក្នុងហ្នឹងទាំងអស់ហើយមនុស្សអស់សេចក្តីប្រកាន់មានភាពតិចផ្លូវចិត្តក៏ដោយសារឃើញតែហ្នឹងឃើញតែហ្នឹងវាអត់ឃើញអញនៅក្នុងហ្នឹងឯង តែនៅមានអញនៅក្នុងនឹងនៅតែក្តៅក្រហាយចឹងចឹងណាអគេថាច្រើនទៀតមុននឹងបញ្ចប់អាកណ្ណាទាញម្នេះម្ណាងមកថាធោពពុទ្ធថាទាញចូលទៅក្នុងកន្លែងហ្នឹងអដូចអយោវសៈសតាំងជីវេអបស្សង្ឃឧបយបយ៉ាងបុគ្គលណារស់នៅអស់100ឆ្នាំក៏ប៉ុន្តែគ្មានបញ្ញាឃើញច្បាស់នៅការកើតឡើងនិងការរលត់ទៅនៃរូបធម៌នាមធម៌ហ្នឹងតាមសេចក្តីពិត នេះការរស់នៅ100ឆ្នាំនោះអត់ប្រយោជន៍ទេឯកាហឹងជីវិតាំងសាយោបះសតោឧតយបយ៉ាងបុគ្គលណារស់តាមមួយថ្ងៃក៏ប៉ុន្តែឃើញច្បាស់នៅការកើតឡើងនិងការរលត់ទៅនៃរូបធម៌នៃមន្តតាមសេចក្តីពិតការរស់មួយថ្ងៃនឹងប្រសើរជាងឃើញទេនៅក្នុងហ្នឹងវាអត់មានឃើញអញកើតអញរលត់ទេគឺរូបធម៌កើតនាមធម៌កើតហើយក៏រលត់ទៅយ៉ាងលឿនរហ័សអឺ សំបីពាក្យតែវិខក៏ព្រះអង្គទាញពយល់មកកន្លែងហ្នឹងដែរទាញពយល់កន្លែងរូបធម៌និងពធការលុតហ្នឹងដែរហ៎អឺព្រាមសួរថាហេតុអីបានព្រះអង្គហៅ សាវករបស់ព្រះអង្គថាជាភិក្ខុព្រះអង្គទាញមកកន្លែងហ្នឹងទៀតថាសัพពសោនាមរូបាស្មឹងយសនដ្ឋិមមេយតੰអសតាចនសោចតិសពេភិក្ខុទវិចតិបុគ្គលណាឬថាសេចក្តីប្រកាន់ នៅក្នុងនាមរូបថាជាអញអញអញអញអញហ្នឹងណាมันមាន ដល់បុគ្គលណាប្រែមកវិញថាបុគ្គលណាមិនមានសេចក្តីប្រកាន់ នៅក្នុងនាមនឹងរូបថាជាខ្លួន មានអីចឹងអសតាចណសោចតិសវេវិគោតវិចតិមួយយ៉ាងទៀតនៅពេលដែលរបស់នឹងវារលត់ទៅរបស់នឹងសាបសូន្យទៅក៏មិនបានសម្គាល់ថាអញវិនិច្ឆ័យដែរសវេភិក្ខុទៅវិចតិបុគ្គលបែបនឹងតថាគតហៅថាភិក្ខុ ឃើញទេគឺសំដែងឲ្យបញ្ញាកើតរំដោះចេញពីទិដ្ឋិដែលយល់ថាអញនឹងឯងជាខ្លួនខ្ញុំ ជាគេជាឯងនឹងឯងហ្នឹងហើយរៀនអានុងចិត្តនឹងស្ងប់ដោយមិនដឹងខ្លួនឯងរៀនឲ្យត្រូវរៀនឲ្យត្រូវរៀនទៅដល់អានុងហែកតួខ្លួនចេញ ឲ្យបញ្ញានៅវាកើតបន្តិចម្ដង បន្តិចម្ដងបន្តិចម្ដងដូចយើងចាប់កបិតអាហាន់បន្លែហាន់សាច់អីចឹងណាយើងគ្មានបំណងធ្វើឲ្យដងកបិតរលោងទេប៉ុន្តែយើងចាប់បន្តិចម្ដងបន្តិចម្ដងរាល់ថ្ងៃយូរយូរឡើងរលោងណាបញ្ញាដូចគ្នាចឹងដែរប៉ិនសិក្សាឲ្យត្រូវឲ្យចូលទៅដល់នាម រូបតាមសេចក្តីពិត អញ្ចឹងបានកលែងបញ្ញាកើតទៅរកការត្រាស់ដឹងវាមានតាមលំដាប់ឲ្យវាតាំងពីនាមរូបបរិច្ឆេទញ្ញាណគឺបញ្ញាទៅកំណត់ដឹងនៅនាមរូបតាមហ្នឹងបើមិនរៀនមិនសិក្សាឲ្យចូលទៅដល់ការកំណត់ដឹងនៅនាមរូបហ្នឹងទេរៀនតែរឿងអានិសង្ឃធ្វើអញ្ចេះបានសុខចេះចុះអូយមិនបាច់មិនបាច់ដាក់ខ្លួនជា Buddhism ហ្មងខែតអត់ទេនឹងអញ្ចឹងមកជីវិត គួរតែបានខ្លះបានមិនសូវខាតបាទ